តើនៅក្នុងនេះមេរៀនទី1និយាយពីអឺលក្ខណៈទូទៅនៃផែនការអាជីវកម្មចឹងលក្ខណៈទូទៅនៃផែនការអាជីវកម្មមានអីខ្លះចឹងកិនឋិនទី1សម្រាប់ដោតសំខាន់ទៅលើផែនការអាជីវកម្មសំណួរចោតសួរពាក់ព័ន្ធគ្នាជាមួយនឹងអ្វីទៅហៅថាផែនការអាជីវកម្មណាចំណុចទី2ហេតុអីបានយើងចាំបាច់ត្រូវ រៀបចំផែនការអាជីវកម្មហើយថាតើយើងរៀបចំផែនការអាជីវកម្មសម្រាប់អ្នកណាចំណុចទី4និយាយពី component ណាធាតុសំខាន់សំខាន់នៅក្នុងផែនការអាជីវកម្មមានអីខ្លះហើយចំណុចទី5បន្ទាប់ពីអឺយកហេតុផលទាំង10នៃការរៀបចំផែនការអាជីវកម្មបរាជ័យព្រោះហេតុអីបានយើងបរាជ័យទៅលើផែនការអាជីវកម្ម ហ្នឹងកលឹះចឹងលក្ខណៈទូទៅនៅក្នុងនោះយើងនឹងរាយរាប់ពីចំណុចទាំង5នេះដើម្បីឈានទៅរកការរៀបចំផែនការអាជីវកម្មមួយប្រកបទៅដោយមានប្រសិទ្ធភាពឬក៏រៀបចំផែនការអាជីវកម្មប្រកបទៅដោយជោគជ័យណាអញ្ចឹងយើងងាកមកមើលអឺអ្វីដែលហៅថាផែនការអាជីវកម្មយ៉ាប់ស៊ូអត់ចេញណា ចំណុចទី1គេថាវាជា road map for success ណា road map for success វាគឺជាថាគំនុះព្រួញសម្រាប់ឈានទៅរកការជោគជ័យសួរថាអត់ផែនការជាកម្មវាជោគជ័យទេដូចពិបាកនិយាយដែរ ហើយការឲ្យតម្លៃទៅលើភាពជោគជ័យហ្នឹងក៏យើងពិបាកឲ្យតម្លៃដែរពេលខ្លះគាត់គាត់បានដំណើរការហើយមានភ្ញៀវតិចតួចទេដំណើរការបានគាត់ថាជោគជ័យប៉ុន្តែសួរថា long term អត់អាហ្នឹងក៏មិនប្រកាសថា long term ដែរប៉ុន្តែយើងថាធនាគារក៏ដោយឬក៏ស្ថាប័នណាក៏ដោយបើស្បិតតែក៏មានផែនការផែនការអាជីវកម្មច្បាស់លាស់ក៏នៅតែបរាជ័យពេលខ្លះវាមានកត្តាផ្សេងផ្សេងជាច្រើនទៀតមានធនាគារ នៅអឺរ៉ុបជាច្រើនដែលមានទុនរាប់រយលានដុល្លារក៏នៅតែរលំដែរអញ្ចឹងហើយចុះតម្រាំយើង ជា business សាមញ្ញធម្មតាក៏មានដែរសួរហេតុអីបានចាំបាច់ត្រូវរៀនផែនការជាកម្មទៀតអញ្ចឹងកលឹះសំខាន់របស់វាគ្រាន់តែថាយើងជាផ្លូវឬក៏ជាមាគ៌ាមួយឆ្ពោះទៅរកការនាំយើងទៅរកភាពជោគជ័យអាចំណុចហ្នឹងណាអញ្ចឹងចំណុចសំខាន់នៅក្នុង road map ហ្នឹងគឺ future oriented នេះ ការណែនាំទៅលើសកម្មភាពទូទៅទៅថ្ងៃអនាគតចឹងសកម្មភាពទូទៅទៅថ្ងៃអនាគតហ្នឹងត្រូវដឹងថាវត្តកលឹះរបស់វាគឺថាយើងធ្វើអ្វី what will what you will do នៅអ្វីដែលយើងកំពុងតែធ្វើឬក៏យើងនឹងធ្វើ ហើយ how you will do it នេះ how កលឹះសម្រាប់វាជា road map សម្រាប់ success ហើយវាណែនាំយើងទៅថ្ងៃអនាគតដោយផ្ដោតសំខាន់ទៅលើអ្វីដែលយើងនឹងធ្វើនិងយើងធ្វើដោយវិធីណានិងយើងធ្វើដោយវិធីណាណាហើយចំណុចទី2 all business plan should address នេះ ចឹងជាទូទៅសម្រាប់ផែនការអាជីវកម្មគឺគួរតែផ្ដោតសំខាន់ទៅលើចំណុចទី1គឺ business concept ទស្សនៈទូទៅតកតងគ្នាជាមួយនឹងអាជីវកម្មអញ្ចឹង business concept របស់យើងយើងមានអីខ្លះនៅក្នុងនោះត្រូវ focus ទៅលើនេះ product service description business structure ណា how you will take the concept to market ណាចំណុចទី1នៅក្នុង business concept ត្រូវផ្ដោតសំខាន់ទៅលើការណែនាំឬក៏ការបកស្រាយឬក៏ការពិពណ៌នាពាក់ព័ន្ធគ្នាជាមួយនឹងផលិតផលនិងសេវាកម្មខ្លួនឯងណាចំណុចទី2តម្រង់នៃអាជីវកម្មអាជីវកម្មយើងមានតម្រង់បែបណាតម្រង់ហ្នឹងតម្រង់យ៉ាងម៉េច យើងសម្លឹងមើលទៅលើឧទាហរណ៍ទៅលើ business online មួយប្រភេទជាលក្ខណៈ Panda Food អញ្ចឹងសួរថាតើតម្រងរបស់វាមានលក្ខណៈតម្រងបែបណាណាវា flow វាដើរពីណាទៅណាណាអតិថិជនត្រូវប្រើយ៉ាងម៉េចយើងជាក្រុមហ៊ុនត្រូវប្រើយ៉ាងម៉េចហើយចុះ business partner ដែលគាត់លក់ទំនិញគាត់ប្រើយ៉ាងម៉េចអាហ្នឹងណាអានេះ business structure អញ្ចឹងគូ road គូអាចគូ mapping ទៅលើកតាណាមួយដែលអាចលំហូរនៃព័ត៌មានពីណាទៅណាអញ្ចឹងអាហ្នឹងគេគេហៅថា process នៃ business មួយមួយហ្នឹងអាហ្នឹងជា structure ណា how you will take concept to market តើយើងត្រូវយកអាទាំងអស់ហ្នឹងទៅលើទីផ្សារយ៉ាងម៉េច យកអា business concept ដែលយើងមានណាយកទៅដាក់នៅលើទីផ្សារយ៉ាងម៉េចដើម្បីឲ្យគេស្គាល់ណាដើម្បីឲ្យគេស្គាល់ហើយចំណុចចុងក្រោយយើងត្រូវសិក្សាពីលើនិន្នាការនៃសហគ្រាសនៃសហគ្រាសទូទៅពាក់ព័ន្ធគ្នាជាមួយនឹង business របស់យើង business concept របស់យើងទៅលើអីបើគ្រូនិយាយមិញឧទាហរណ៍ពាក់ព័ន្ធគ្នាជាមួយនឹងអឺ Panda Food ចឹងត្រូវមើលថា trend របស់ប្រភេទជា trend panda food ជាប្រភេទជា app food delivery អញ្ចឹងយើងត្រូវមើលថា trend នៃ food industry ហ្នឹងណាទៅមើលថា food trend industry app ពាក់ព័ន្ធគ្នាជាមួយនឹងអឺ food app delivery ហ្នឹងត្រូវតែមើលថាតើនិន្នាការវាវិវត្តទៅដល់ណាអាហ្នឹងដែលយើងត្រូវសិក្សាណា ចំណុចទីចំណុចទី3និយាយពី marketplace នេះអញ្ចឹងនៅក្នុងផែនការអាជីវកម្មក៏យើងត្រូវបោតសំខាន់ទៅលើទីផ្សាររបស់យើងតើទីផ្សាររបស់យើងនោះ marketplace របស់យើងបដោតសំខាន់ទៅលើអីចំណុចទី1 competition ការប្រកួតប្រជែងទី2និយាយពីអតិថិជន ទី3នេះ purchasing behavior ណាអេយ៉ាប័តនៃការទិញរបស់គាត់យ៉ាងម៉េចមាន sale cycle value ជាមួយនឹង positioning ជាដើមណាឡើងឡើងអញ្ចឹងតកតងជាមួយនឹង marketplace យើងមើលកត្តាទាំងអស់ហ្នឹងដើម្បីឲ្យដឹងថាយើងអាចវាយលុកទីផ្សារបានអត់អតិថិជនយ៉ាងម៉េចអតិថិជនដែលយើងចង់ឈ្មោះទៅហ្នឹងជាអតិថិជនគោលដៅរបស់យើងណាមានអេយ៉ាប័តក្នុងការទិញយ៉ាងម៉េចដែរ ណាហើយអឺការប្រកួតប្រជែងនៅលើទីផ្សារយ៉ាងម៉េចដែរណាបន្តមកទៀតនិយាយពី financial financial income and cash flow statement ណាណាអញ្ចឹងនៅក្នុងផែនការអាជីវកម្មត្រូវមានចំណុចហ្នឹងហើយសំខាន់មែនតើពេលយើងនិយាយពីផែនការអាជីវកម្មយើងនិយាយពីប្រាក់ចំណេញនិយាយពីប្រាក់ចំណេញ ហើយលំអិតទៅលើប្រាក់ចំណាយណាចំណូលចំណាយតាមរយៈ cash flow statement នេះឯងហើយចំណុចបន្ទាប់និយាយពី break even analysis នេះអញ្ចឹងនៅក្នុងផែនការអាជីវកម្មត្រូវមើល break even analysis នេះ balance sheet financial ratio funding needs បើមានលក្ខណៈអញ្ចឹងនៅក្នុងផ្នែកហេរ៉ាញ់វត្ថុ ឥឡូវសំខាន់ income ថាយើងនឹងរកចំណូលបានប្រមាណលំហសាច់ប្រាក់យើងមិននៅពេលដែលយើង start up យើងចាប់ផ្ដើមនៅពេលដែលចាប់ផ្ដើមអាជីវកម្មគេយើងត្រូវ focus ទៅលើកត្តាទាំងអស់ហ្នឹងណាចំណុចដែលសំខាន់មួយទៀតគឺ break even analysis ចំណុចស្រង់ដើម បើសិនជាយើងចាប់ផ្ដើមអាជីវកម្មយើងធ្វើផែនការសួរថាតើពេលណាយើងចំណេញមិនអាចដាក់ភ្លាមចំណេញភ្លាមហើយក៏មិនអាច2ឆ្នាំ3ឆ្នាំបានចំណេញទេហើយយើងមើលដាក់ជាក់ស្ដែងនេះថាតើទុនយើងបានប្រមាណណាទុនយើងប្រមាណហើយពេលណាដែលយើងត្រូវចំណេញពេលណាដែល យើងត្រូវបន្តធ្វើអញ្ចឹងរយៈពេលផែនការយើងអាចធ្វើពី2ឆ្នាំទៅ3 3ឆ្នាំទៅ5ឆ្នាំមើលហើយបន្ទាប់មកគេ adjust រាល់ឆ្នាំរាល់ផែនការជីវកម្មទាំងឡាយណាដែលត្រូវប្រែប្រួលអូខេចាប្រភេទនៃផែនការជីវកម្មអញ្ចឹងនៅក្នុងចំណុចខាងដើម មានអស់ណា1 2 3 4ណា4ចំណុចហ្នឹងសំខាន់សំខាន់ប៉ុន្តែ4ចំណុចគឺ cover ទាំងអស់ហើយណាចឹងប្រភេទចូលដល់ប្រភេទនៃផែនការអាជីវកម្មចូលដល់ផែនប្រភេទនៃផែនការអាជីវកម្មចឹងប្រភេទនៃផែនការអាជីវកម្មមានអីខ្លះជា summary business plan ត្រូវមានត្រឹមពី10ទៅ15 page សួរថាហេតុអីបានយើងត្រូវធ្វើហ្នឹងយើងផែនការ summary business plan ហ្នឹងវាមាន3ប្រភេទណាអញ្ចឹងនៅក្នុងនេះចំណុចទី1គឺនិយាយពី summary business plan ហើយទំព័រគឺយើងយកតែ10ទៅ15ទំព័រទេហើយអ្វីដែលសំខាន់គឺផ្ដោតសំខាន់ទៅលើនេះ best to attract investor to invest in our idea គឺជាកលឹះ ការងារដ៏សំខាន់ដើម្បីតាក់ទាញទៅលើអ្នកវិនិយោគិនអ្នកវិនិយោគឲ្យផ្សេងផ្សេងដើម្បីទទួលយកនៅគំនិតរបស់យើងហ្នឹងសម្រាប់ពេលដែលយើងត្រូវវិនិយោគឬក៏យើងអត់លុយទេយើងគៀងកគេធ្វើប្រម៉ែប្រមូលឬក៏ចែកពីធនាគារគឺយើងហ្នឹងប្រើត្រឹមតែ10ទៅ15ទំព័រនេះដែលមានខ្លឹមសារសមស្របណា ព្រោះនៅពេលដែលយើងគៀងកគេឲ្យបានច្រើនបើយើងនិយាយពីរឿងលម្អិតអាចគេលួច business plan របស់យើងយកទៅរកគេអ្នកមានលុយបើគេជាមនុស្សដែលស្មោះត្រង់យើងជាអ្នកធ្វើផែនការអាជីវកម្មហើយយើងជាអ្នកដំណើរការហើយគេចូលរួមបន្ថែមហើយគេមានប៉ាន់អូខេគេចូលបានតែបើគេខូចគេចូលអានៅលើគំនិតរបស់យើងគេអាប់ដេតបានទៅផែនការឬក៏អីផ្សេងបានណាប៉ុន្តែយើងគ្រាន់តែថាការពារខ្លួនប្រើត្រឹម summary business plan ទេណាចំណុចហ្នឹងចំណុចទី2 full business plan full business plan អញ្ចឹងទំព័រចាប់ពី25ទៅ35ឆ្នាំ35ទំព័រ full business plan work best for new venture who are at the point where they need funding or financing serve as a blueprint for the company operation ចឹងអ្វីដែលសំខាន់គឺផ្ដោតសំខាន់ទៅលើការដែល start ទៅលើ new venture ណាបើក្រុមហ៊ុនថ្មីថ្មីដែលគាត់មានការចាប់អារម្មណ៍ហើយ fundraising ជាដើមអញ្ចឹងយើងអាចប្រើ pool ឲ្យគេណាប្រើ pool ឲ្យគេក៏បានប៉ុន្តែប្រយ័ត្ននេះគ្រាន់តែជាកលិះគំនិតរបស់យើងឯណាក្នុងន័យ business plan សម្រាប់បរិបត្តិប្រទេសកម្ពុជាយើងមិនទាន់ទូលំទូលាយល្អទេ ឲ្យតែឃើញមិនមានគំនិតថ្មីគេលួចចម្លងហើយណាក្នុងបរិបត្តិស្រុកស្រុកយើងហើយតែឃើញថាគេរកស៊ីអីល្អបន្តិចចាប់បានមិនមានផែនការអីច្បាស់លាស់អីដូចគេទេមួយចំនួនមួយចំនួនទៀតគាត់ start ទៅគាត់មានចំណេះដឹងគាត់អាច start មាន business plan ត្រឹមត្រូវទៅគាត់មើលគំរូនៃគំនិតគេ idea គេហើយរួចគាត់ benchmark យកមករួចហើយគាត់កែច្នៃតាមប្រភេទហើយរៀបចំជាផែនការជីវកម្មគាត់ run business ហ្នឹង អាហ្នឹងគាត់ចូលតែកំណត់នឹង idea ណាអញ្ចឹងណាហើយសម្រាប់យើងបន្ទាប់ពីនេះហើយគឺជា blueprint មួយសម្រាប់ក្រុមហ៊ុនក្នុងការអនុវត្តជាទូទៅជារឿងល្អសម្រាប់ full business plan ចំណុចទី3គេហៅ operational plan គូគូបាទ blueprint ហ្នឹងអីគេ blueprint គាត់ណាជាពាក្យ blueprint គាត់ណា បើនិយាយថាវាសញ្ញាភ្លើងខៀវណាអានឹងបកតាមពាក្យសញ្ញាភ្លើងខៀវណាឬក៏ជាកលឹះជាកលឹះឬក៏ជាផ្នត់គំនិតសម្រាប់ក្រុមហ៊ុនក្នុងការដើរតាមកន្លែងហ្នឹងអានឹងដូច plan ដែរអញ្ចឹងអគ្រូអត្តន័យយើងមាន plan វាវាហាក់បីដូចអានេះហាក់បីដូចជាកញ្ចក់អញ្ចឹងណាឆ្លោះអញ្ចឹងយើងមាន plan ពាក្យ blueprint ហ្នឹងត្រូវបានគេប្រើចឹងណាគេប្រើគេថាអាហ្នឹងវាជាកញ្ចក់សម្រាប់ឆ្លោះបញ្ចាំងចឹងយើងនៅពេលដែលយើងដើរយើងដើរតាម plane ចឹងអាអាការដែលយើងដើរតាម plane ត្រឹមត្រូវមានអឺ step មួយមួយឆ្នាំទី1យើងធ្វើអី financial យើងចាយមិន market plan របស់យើងដើរទៅលើអីលើអីលើអី នៅពេលដែលយើងអង្គុយមើលផែនការនឹងទាំងអស់ហ្នឹងទៅវាជា blueprint មួយសម្រាប់យើងជាពន្លឺមួយសម្រាប់យើងអញ្ចឹងណាអត្តន័យរបស់វា blueprint មានអីអញ្ចឹងណានេះគេថាជា blue blueprint នេះសម្រាប់ new venture សម្រាប់ក្រុមហ៊ុនថ្មីដែលគាត់បង្កើតក្នុងការប្រតិបត្តិនិង provide guidance ទៅ operational manager ជាកញ្ចក់ជាឧបករណ៍ពេលវាបង្កើតឡើងសម្រាប់ជា blueprint ជាកញ្ចក់ឆ្លុះបញ្ចាំងមួយសម្រាប់ new venture ដើម្បីប្រតិបត្តិការនិងផ្ដល់ការណែនាំលម្អិតទៅលើ អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិអញ្ចឹងនៅក្នុង operational plan ហ្នឹងគឺនិយាយពីលំអិតហ្មងនិយាយលំអិតថា អ្នកឯងផលិតអឺគ្រប់គ្រងក្រុមហ៊ុនអឺ អីមួយដូចជា carry carry អឺ transport ណាអាដឹកជញ្ជូននោះក្រុមហ៊ុន carry តែដល់ពេលដែលយើងជាជាធ្វើផែនការយើងត្រូវបរិយារាប់លំអិតថាត្រូវធ្វើយ៉ាងម៉េចខ្លះគ្រប់គ្រងយ៉ាងម៉េចខ្លះទៅលើសកម្មភាពមួយមួយបើសិនជាម្នាក់គេ order មកទិញគេមកយកអីវ៉ាន់មកផ្ញើតើយើងត្រូវធ្វើម៉េច កន្លែងហ្នឹងណាអញ្ចឹងគេប្រាប់នីតិវិធីលម្អិតយកមកផ្ញើបុគ្គលិកត្រូវធ្វើចេះធ្វើចេះធ្វើចេះធ្វើចេះហ៎បន្ទាប់ពីហ្នឹងមកបុគ្គលិកត្រូវយកអាតំណែងដែលគេផ្ញើហ្នឹងយកទៅដាក់នៅកន្លែងណាណាបើ carry ដឹកជញ្ជូនជាក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងពួកដឹកជញ្ជូនពួក driver ជាមួយពួកអីហ្នឹងគាត់ត្រូវមានតួនាទីធ្វើអីណាគាត់ត្រូវមានតួនាទីធ្វើអីគាត់ដឹកជញ្ជូនពីណាពីណាគាត់ត្រូវឆែកមើលអីខ្លះហ្នឹង ដល់ពេលដែលគាត់ទៅដឹកជញ្ជូនថាលុយត្រូវភេមិនអាទាំងអស់អាហ្នឹងយើងផ្នែកគ្រប់សកម្មភាពទាំងអស់នៅក្នុងក្រុមហ៊ុនគេត្រូវបានកាយលំអិតកាយលំអិតនៅក្នុង operational plan អញ្ចឹងផ្នែក finance គេបញ្យលពីផ្នែក finance ផ្សេងផ្នែក front office ដែលទទួលភ្ញៀវហ្នឹងគេត្រូវណែនាំផ្សេងណាផ្នែកគ្រប់គ្រងរដ្ឋបាលគេត្រូវតាមដានផ្សេងសកម្មភាពគេចាក់ស្រេះគ្នាទាំងអស់ ណាតែឆ្លងកាត់ពាក់ព័ន្ធគ្នាអញ្ចឹងនៅពេលដែលគេមើលអាហ្នឹងវាចាត់ទុកថាជា blueprint មួយសម្រាប់ក្រុមហ៊ុនគេអូខេ clear ចំណុចទី2ចំណុចទី2 why develop a business plan សួរតាមូលហេតុអីបានយើងចាំបាច់ត្រូវអភិវឌ្ឍទៅលើផែនការអាជីវកម្មអញ្ចឹងចំណុចទី1គេថា well develop plan provided គេថានៅពេលដែលយើងរៀបចំផែនការអាជីវកម្មគឺយើងត្រូវតែរៀបចំឲ្យបានល្អបើរៀបចំឲ្យបានល្អនោះវាផ្ដល់នៅកតាយខ្លះ ចំណុចទី1គេ focus to entrepreneur ដោយផ្ដោតសំខាន់ទៅលើសហគ្រិនណាផ្ដោតសំខាន់ទៅលើសហគ្រិននេះចំណុចទី2 vision to management team នេះគឺជាទស្សនៈវិស័យសម្រាប់ថ្នាក់គ្រប់គ្រងព្រោះបើសិនជាយើងអត់មានផែនការអាជីវកម្មទេយើងមិនដឹងទៅផ្លូវណាទេ យើងអត់មានទស្សនៈវិស័យទេអត់មានផ្លូវដែលត្រូវទៅទេអត់មានផ្លូវដែលត្រូវដើរទេ ណាទស្សនវិស័យហ្នឹងចំណុចបន្ទាប់ potential funder ដើម្បីទាញរក fund ទាំង lain ណាអ្នកផ្ដល់ fund ទាំង lain ណាដែលមានសក្តានុពលពេលដែលធ្វើផែនការជីវកម្មណាអញ្ចឹងព្រោះយើងជាទូទៅអ្នកខ្លះគាត់មានមហិច្ឆតាធំគាត់ចង់ធ្វើអាជីវកម្មណាមួយប៉ុន្តែគាត់អត់មានទុនទេគាត់អត់មានទុនទេអត់មាន លុយដើម្បីធ្វើទេម្នាក់ម្នាក់គ្រប់គ្នាណាចង់ធ្វើចាប់ផ្ដើមចង់រស់ស៊ីចាប់ផ្ដើមថាមានលុយអីរស់ស៊ីនេះមានខំប្រឹងរៀនយកលុយទៅធ្វើការណាសន្សំលុយដើម្បីមករស់ស៊ីប៉ុន្តែទិសដៅសម្រាប់ការធ្វើផែនការអាជីវកម្មគឺអត់ទេគឺប្រឹងរៀនឲ្យបកែណា develop plan ឲ្យល្អរួចទៅស្វែងរក potential funder ដើម្បីឲ្យគាត់គុតគង់ឲ្យយើងណាបង្ហាញពីសមត្ថភាពរបស់យើងបង្ហាញពីនេះផែនការលំអិតរបស់យើងឬក៏ផែនការត្រឹមកម្រិត1អាចចូលនឹង3លំ3លំដាប់ណាមាន summary មាន full និងមាន operational plan ណាហើយយើងទៅគៀងកោរ៉ូហ្វាន់ហើយដើម្បី ជាទូទៅសម្រាប់ស្រុកយើងបើសិនជាយើងថ្មីថ្មីបែបនេះមិនទាន់មានអ្នកណាមានឲ្យទេគេមិនហ៊ានឲ្យទី1គេឃើញថាយើងខ្វះសមត្ថភាពទី2យើងទៅតែរៀនបានតែទ្រឹស្ដីការអនុវត្តវាអត់មានអញ្ចឹងទី4យើងមិនសូវមានលុយអាចចំណុចហ្នឹងឯងដែល funder គាត់មិនសូវចាប់អារម្មណ៍ តែតែចាំថាពួក investor ពួក funder គាត់ invest គាត់មិនមែនទៅ invest ជាមួយអ្នកក្រ invest ជាមួយអ្នកអ្នកដែលព្យាយាមធ្វើពីតូចទៅធំទេអញ្ចឹងគាត់តតែគាត់មើលទៅលើសមត្ថភាពមើលទៅលើទេពកោសលមើលទៅលើការរៀបចំរបស់យើងនឹងល្អអត់អាហ្នឹងដែលគេហ៊ាន invest ពេលខ្លះគេចាប់អារម្មណ៍ដែរប៉ុន្តែគេអត់ចង់ invest ជាមួយយើងឃើញយើងខ្លាចគ្រប់គ្រងអត់បាន ចឹងបើ invest តតែគេជាអ្នកគ្រប់គ្រងអាហ្នឹងអាចប៉ុន្តែអាណាយើងអត់ហ៊ានពេលខ្លះយើងអត់ហ៊ានយើងយកកំណត់ឲ្យគេគេធ្វើគេលួចក្រុមហ៊ុនយើងថ្ងៃក្រោយគេលួចផែនការជីវកម្មគេរ៉ាំតែតើរកកលឹះកន្លែងហ្នឹងណា funder កន្លែងហ្នឹងវាចម្រងចម្រាស់តិចនៅស្រុកខ្មែរបើសិនជាយើងព្យាយាមអាចអាចព្យាយាមម្ដងពីរដងតែគេយកទៅគេអត់ invest គេយកកំណត់យើងទៅរកស៊ីអាហ្នឹងពិបាកដែរអញ្ចឹងយើងទៅរកអ្នកដែលទុកចិត្ត សាច់ញាតិបងប្អូនអាហ្នឹងល្អដែរណាតែទៅមើលអ្នកស្មោះត្រង់ផងព្រោះអ្នកខ្លះអត់ស្មោះត្រង់ទេឃើញតែយើងសັບផ្សាយគំនិតអីល្អល្អគាត់ចាប់ផ្ដើមបៀលខ្លួនគាត់ថាជារបស់គាត់ហើយណាកន្លែងហ្នឹងមានការលំបាកបន្តិចប៉ុន្តែបើសិនជាយើងអត់អត់លុយប្រើមធ្យោបាយហ្នឹងនៅល្អណាប៉ុន្តែរកគន្លឹះដើម្បីគ្រាន់ឲ្យគេទាញចំណាប់អារម្មណ៍ឲ្យគេឲ្យគេពិចារណា ហើយបន្ទាប់ពីគេកងត្រាគេផ្ដល់ fund ឲ្យយើងហើយអត់បញ្ហាទេអញ្ចឹងយើងអាចផ្ដល់ឲ្យគេលំអិតនិយាយលំអិតបានព្រោះគេតម្លាក់លុយឲ្យយើងរកស៊ីហើយណាអានឹងជារឿងដែលសំខាន់ supplier and other stakeholder ជាមួយនឹងអ្នកផ្គត់ផ្គង់ហើយជាមួយនឹងអ្នកដែលពាក់ព័ន្ធផ្សេងទៀតអូខេអញ្ចឹងយើងធ្វើផែនការអាជីវកម្មដើម្បីអីបន្ត increase the chain of success ណា បង្កើនឱកាសទទួលបានជោគជ័យឲ្យកាន់តែច្រើនឡើងអញ្ចឹងពេលដែលយើងអត់មានផែនការអាជីវកម្មយើងអាចធ្វើ បានតែជោគជ័យត្រឹមកម្រិតមួយប៉ុន្តែ នៅខណៈពេលដែលយើងមានផែនការអាជីវកម្មច្បាស់លាស់ល្អវាបានជួយបង្កើនឱកាសនិងភាពជោគជ័យរបស់យើងកាន់តែច្រើនឡើងច្រើនឡើងណាវាអាចដំណើរការបានយូរ ចំណុចទី3 help attract by employee នេះពេលដែលយើងមានការចាប់អារម្មណ៍ employee គាត់មានទំនុកចិត្តដែរអញ្ចឹង employee គាត់ចាប់ផ្ដើម willing យើងទៅមើលមើលក្រុមហ៊ុនអឺពួកដែលធ្វើការនៅធនាគារ ACDA បុគ្គលិកនៅធនាគារ ACDA គាត់មានអារម្មណ៍យ៉ាងម៉េចនៅពេលដែលគាត់ធ្វើការណាកុំអាចទាំង CEO ICO រៀងពិបាកបន្តិច CEO ដែលគាត់ធ្វើការទាំងហាក្តៅពួកមន្ត្រីអន្តទានមន្ត្រីសុំទានហ្នឹងណាតែយើងទៅមើលបុគ្គលិកនៅក្នុង office ណាយើងទៅមើលបុគ្គលិកនៅ office បុគ្គលិក ASIDA គេមានអេយ៉ាប័តយ៉ាងម៉េចតាមរយៈដូចចំពោះអេយ៉ាប័តយ៉ាងម៉េចនិងផ្នែកកំណត់យ៉ាងម៉េចចំពោះស្ថាប័នរបស់គេនៅពេលដែលគេធ្វើការយើងមើលមើលអានឹងសម្លឹងមើល ហ្នឹងតាមរយៈមាន vision mission ច្បាស់លាស់មានរចនាសម្ព័ន្ធមានការគ្រប់គ្រងអីត្រឹមត្រូវណាមានផែនការជីវកម្មច្បាស់លាស់មួយមួយគេមើលទៅគេថាវាតាក់ទាញបុគ្គលិកមួយមួយធ្វើតាមផែនការណានឹងឯងចំណុចចុងក្រោយ maximize chain of success នេះមួយ increase មួយ maximize បើយើងជោគជ័យជោគជ័យឲ្យខ្លាំងណាបើយើងមានមាន ជោគជ័យដែរប៉ុន្តែបកកើនៅវាកាន់កាន់តែខ្លាំងហើយដល់ពេលជោគជ័យគឺជោគជ័យខ្លាំងអតិបរមាតែម្ដងណាពេលដែលយើងមានផែនការជាកម្មហើយចំណុចបន្ទាប់គឺ help avoid and eliminate waste ណាជិះវៀងជិះវៀងនឹងកាត់បន្ថយទៅលើអាការខ្ជះខ្ជាយច្រើន ហើយវាមានការខ្ជះខ្ជាយជាច្រើននៅពេលអត់មានផែនការជីវកម្មយើងទៅធ្វើនេះយើងទៅធ្វើនោះដូចយើងរងថ្ងៃអញ្ចឹងសម្រាប់យើងជានិស្សិតបើសិនជាយើងអត់មានផែនការច្បាស់លាស់ទេគឺមួយថ្ងៃបើសិនជាថ្ងៃថ្ងៃថ្ងៃមួយថ្ងៃសៅរ៍អាទិត្យយើងទំនេរអញ្ចឹងមួយថ្ងៃសៅរ៍អាទិត្យហ្នឹងបើសិនជាអត់មានផែនការថាត្រូវធ្វើអីទៅណាមកណាទេប្រកាសជាយើង waste time មួយថ្ងៃពេញ សរុបចុងក្រោយមកវិញមួយថ្ងៃហ្នឹងមិនដឹងថាធ្វើអីណាសរុបមកដូចឲ្យមានបានផ្នែកកាយខ្លះតាមត្រួលហ្នឹងគាត់ចុចតា Facebook ដៃខ្វឹកខ្វឹកខ្វឹកខ្វឹកភ្លេចភ្លេចខ្លួន1ម៉ោង2ម៉ោងបាត់ដល់ម៉ោងថ្ងៃត្រង់ថ្ងៃសៅរ៍អាទិត្យថ្ងៃអាទិត្យទៀតនោះចំតិតរហូតទៅដល់ម៉ោង8 9នឹងក្របឡើងអត់តអាហារពេលព្រឹកទេនៅអានាលេង Facebook នឹងរហូតណា រហូតដល់ម៉ោងមើលមើលមកលមូពោះហើយម៉ោងមិន10 10មិន10នឹងងូតទឹកងូតអីបាយថ្ងៃច្រើនហើយចែកពីនេះចែកពីនោះណា enjoy តាម TV ខ្លះអីតាមនេះចុចទូរស័ព្ទទៀតភ្លេចភ្លេចខ្លួនលុបបាត់អាហ្នឹងគឺដូចគ្នាសម្រាប់បុគ្គលិកក្រុមហ៊ុនបើសិនជាគាត់អត់មានផែនការទេគឺ waste time មែនទែន ហើយ business need funding ចំណុចដែលសំខាន់មួយទៀតគឺ business ត្រូវតែមាន fund បើយើងចង់បាន fund ត្រូវតែមានផែនការច្បាស់លាស់ទើបអាចបាន fund មកណាហើយបើចឹងចង់រកស៊ីជាមួយគេឬក៏ពេលខ្លះរកស៊ីរកស៊ីស្អាបើស្ទះលុយទឹកខ្ចីលុយគេអឺសាច់ញាតបងប្អូនឯងចេះឲ្យប៉ុន្តែបើសិនជាខ្លះមួយចំនួនអាហ្នឹងអ្នកគេ មានលុយទេគេចេះជួយយើងគេចេះជួយដែរឲ្យយើងអត់មានផែនការណាតែដល់ពេលដែលយើងអត់មានទៅរកអ្នកណាក៏អត់បានមិត្តភ័ក្តិដែលគេចង់រកស៊ីជាមួយយើងក៏គេចង់អត់បានដែរដោយសារអីយើងអត់មានផែនការយើងរកស៊ីជាមួយគេដោយអត់មានផែនការច្បាស់លាស់គេមកហ៊ានតម្លាក់លុយឲ្យយើងលាក់ភ្លឹបទៅចាយអស់ហើយដាក់បាត់ដាក់បាត់ដាក់បាត់មានណាហ៊ានវិនិយោគអានឹងឯង ចំណុចហ្នឹងដែលសំខាន់ណានេះជាមូលហេតុអូខេជាជាសុភាសិត always remember to ត្រូវតែចាំជានិច្ចណាត្រូវតែចាំជានិច្ចថា plan your work then work your plan ណា ត្រូវធ្វើផែនការរាល់ការងាររបស់អ្នកហើយបន្ទាប់មកត្រូវដំណើរការឲ្យស្របទៅនឹងផែនការរបស់អ្នកណា plan your work then work your plan ហើយរយៈពេល4ឆ្នាំដែលយើងរៀនគឺយើងដើរទៅតាម plan ដែលសាលារៀបចំឲ្យ តកតងជាមួយនឹងការទទួលចំណេះដឹងចឹងណាប៉ុន្តែសម្រាប់ការរៀបចំជីវិតខ្លួនឯងតើមាន plan នៅណាគ្រូជួបគ្រូដំបងគ្រូបាននិយាយណាគ្រូបានលើកទឹកចិត្តគ្រូបានប្រាប់យើងហើយថាយើងមានផែនការធ្វើអីខ្លះយើងបានមានផែនការធ្វើអីខ្លះហើយផែនការសម្រាប់ជីវិតយើងមានអីខ្លះត្រូវមានដែរណា ហើយរហូតដល់ឥឡូវមិនដឹងតែទៅជាយ៉ាងណាហើយទេគ្រូមិនបាន follow up ដែរណាខានជួបគ្នាយូរចាំមើលគួយ review មើលថាតើគ្រូបាននិយាយអ្វីខ្លះតាំងតាំងពីដំបូងណាតាំងពីដំបូងណាលើមើលហ្នឹងចំណុចហ្នឹងដែលជាកន្លឹះសំខាន់ plan your work then work your plan who need អ្នកណាដែរត្រូវការផែនការអាជីវកម្ម យើងធ្វើផែនការអាជីវកម្មសម្រាប់អ្នកណា anyone running or thinking about running business អញ្ចឹងសម្រាប់ផែនការអាជីវកម្មគឺចំពោះមនុស្សគ្រប់គ្នាដែលគាត់មានបំណងនឹងគិតចង់ដំណើរការអាជីវកម្មចំណុចទី2សហគ្រិនសហគ្រិននិងការបង្ហាញពីផ្នត់គំនិតអាជីវកម្ម ចំណុចទី3នេះ any current business successful business ទៅលើប្រភេទអ្នកដែលជោគជ័យទៅលើអាជីវកម្មចំណុចមួយទៀត start up company ក្រុមហ៊ុនដែលដំណើរការអាជីវកម្ម start up company ប្រភេទជាក្រុមហ៊ុនមួយដែលគាត់ទៀមទាទៅលើផែនការអាជីវកម្មអញ្ចឹងគេលក់តែផែនការអាជីវកម្មមិនឆ្នោតលក់គំនិត គេលក់គំនិតគេបានលុយដែរណាហ្នឹងគេលក់គំនិតគេថាអ្នកឯងត្រូវធ្វើផែនការជីវកម្មសម្បត្តិអាចគេលក់គំនិតតែ5ទំព័រតែ10ទំព័រផែនការជីវកម្មមួយកន្លែងខ្ពស់ដែរណាអ្នកខ្លះគាត់អត់ដឹងថារោស៊ីអីគាត់ទៅជួបគេជួបឯងទៅភាសាគ្នាទៅអាហ្នឹងសម្រាប់ស្រុកខ្មែរណាសម្រាប់បរទេសអត់ទេគេទៅរកក្រុមហ៊ុន start up នេះក្រុមហ៊ុន start up ហើយសម្រាប់យើងគឺយើង អ្នករៀនអញ្ចឹងគាត់មានគំនិត ថ្មីចង់រកស៊ីថ្មីចង់មានអីគាត់អាចអឺ start up បានឬក៏គាត់ចង់ធ្វើផែនការអាជីវកម្មទៅដាក់នៅក្នុង company start up ហ្នឹងងាយស្រួលរាល់គេ business success អីផ្សេងផ្សេងនេះអ្នកដែល success ទៅលើក្រុមហ៊ុនផ្សេងផ្សេងគាត់ចង់បរិយមុខរបររបស់គាត់គាត់ចង់បង្កើតវិស័យណាមួយនៃការរកស៊ីគាត់ទៅ start up company ព្រោះ start up company ហ្នឹងវាជា company មួយដែលប្រម៉ែប្រមូលរាល់ business plan ឬក៏គំនិតទាំងអស់ដើម្បី start up ជា plan តិចតួចយកហ្នឹងដើម្បី develop ទាំងគាត់ទាញបានពេលខ្លះអ្នកវិនិយោគមួយចំនួនគេទៅខាប់ start up company ហ្នឹងដើម្បីទៅស្វែងរកណាទៅស្វែងរកគំនិតណាដែលល្អល្អក្នុងការវិនិយោគ ចឹងគេទៅ start up company រួចហើយ team ណានិស្សិតណាដែលគាត់មាន team ណាក៏គាត់ build ដូចគ្នាយើងចឹងបង្កើតផែនការអាជីវកម្មមួយហើយយកអាផែនការអាជីវកម្មទៅដាក់នៅ start up company អាចលក់ឲ្យគេឬក៏គេជាអ្នករក្សាទុកហើយដល់ពេលដែលមានក្រុមហ៊ុនណាវិនិយោគ គេអាចទទួលយកភាគរយពីយើងទៅថាបានអញ្ចឹងបើគេយកទៅគេយើងសម្រាប់យើងក៏មានឱកាសការងារដែរពេលខ្លះគេយកទៅគេជួលយើងបណ្ដោយដោយសារយើងជាអ្នកមាន develop business plan idea ហ្នឹងបានអាហ្នឹងណាមានអញ្ចឹងសម្រាប់ស្រុកគេគេមានណាសម្រាប់ស្រុកយើងតន់ឃើញអញ្ចឹងយើងអាចបង្កើតបាន start up company ប្រម៉ែប្រមូលរាល់ idea new idea ពីក្មេងៗជំនាន់ក្រោយទាំងអស់យកមកចងក្រង រៀបចំតាមទម្រង់របស់យើងនៃផែនការរបស់យើងហើយយកមនុស្សល្អល្អធ្វើ market ទៅបានហើយអញ្ចឹងបង្កើតបានក្រុមហ៊ុនមួយណាជា start up company អូខេចំណុចបន្ទាប់ company seeking financial backing ណានេះរកក្រុមហ៊ុនទាំង lain ណាដែលគាត់ចង់បានបរិញ្ញាផ្នែករញ្ញធុរបស់គាត់ជាងគាត់ត្រូវតែរកផែនការបន្ត business in both pre launch and post lunch stage នៅក្នុង business plan គឺវាអាចនៅក្នុងដំណើរការនៃការអឺមុនដំណើរការអាជីវកម្មក៏ដូចជាក្រោយដំណើរការអាជីវកម្មណាចឹងពេលខ្លះគាត់ដំណើរការអាជីវកម្មមានយកគំនិតគាត់ទៅតេស្តលើទីផ្សារដើរហើយបានគាត់ចាប់តាមរៀបចំយុទ្ធសាស្ត្រទីផ្សាររៀបចំផែនការអាជីវកម្មឲ្យបានច្បាស់លាស់ចឹងនៅក្នុងនេះ business plan គាត់គេនិយាយពី both pre ជាមួយនឹង lunch stage ចំណុចទី3នៅក្នុង slide នេះ business going through period of intense change and stress គេថារាល់អាជីវកម្មទៅឆ្លងកាត់ទៅលើដំណាក់កាលណាមួយឬក៏មានការផ្លាស់ប្ដូរបើមានការផ្លាស់ប្ដូរឬក៏ stress អញ្ចឹងនៅគណៈពេលណាមួយសម្រាប់ business plan គឺយើងត្រូវតែមានការផ្លាស់ប្ដូរ តាមរយៈពេលវេលាណាមួយព្រោះការ develop វាផ្អែកទៅលើនិន្នាការបច្ចុប្បន្នគឺនឹងហើយយើងត្រូវ update ឲ្យទាន់សម័យកាលណាឲ្យទាន់សម័យកាលអា three disadvantage or two business plan disadvantage តាក់ទងជាមួយនឹង business plan នេះសួរថាតើនៅការរៀបចំផែនការអាជីវកម្មវាមានគុណសម្បត្តិគុណវិបត្តិអីខ្លះយើងនិយាយតែពីចំណុចល្អថាមាន business plan ល្អចេះមាន business plan ល្អចេះល្អទៅល្អមករហូតណាខ្លះគេរ៉ាន់គេមិនដឹងចេះអសផងគេដំណើរការអាជីវកម្មគេឡើងជោគជ័យគេលុយគេរាប់ម៉ឺនរាប់លានក៏មាន គេអត់មានផែនការអាជីវកម្មផងអញ្ចឹងណាសួរថាតើផែនការអាជីវកម្មមានគុណវិបត្តិអត់នេះចំណុចទី1គឺ in flexibility sticking to plan no matter what even when it failing or market or industry condition change នេះ ទៅពេលដែលមានគុណមាន business plan វាមានគុណសម្បត្តិអីយ៉ាមានគុណវិបត្តិគុណវិបត្តិណាគុណវិបត្តិនៅពេលដែលយើងធ្វើផែនការហើយយើងអត់អាប់ដេតទៅតាមនិន្នាការឬក៏ផែនការនឹងវាធ្វើសមស្របហើយនៅក្នុងឆ្នាំ2020នេះយើងធ្វើឆ្នាំ2020នេះយើងធ្វើ ទម្រាំតែបានដំណើរការ start មករយៈពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំអញ្ចឹងវាសកម្មភាពមួយចំនួនវាឲ្យ update ហើយអញ្ចឹងអ្វីដែលសំខាន់យើងត្រូវតែ flexibility not in flexibility ណា in flexibility មានន័យថាយើងដើរដើរទៅលើតែលើផែនការហ្នឹងឯងផែនការហ្នឹងសេមិនទៅធ្វើអញ្ចឹងមិនអាចផ្លាស់ប្ដូរបានទេអាហ្នឹងអាហ្នឹងរស់ស៊ីមិនតាន់គេទេ fail យើងត្រូវតែ update ឲ្យទាន់សម័យកាលណា industry condition change នៅនីការបច្ចុប្បន្នមានការផ្លាស់ប្ដូរដូចឥឡូវនេះណាពីមុនមកដំណើរការល្អ flow រហូតតែដល់សម័យ covid យ៉ាងម៉េចដល់សម័យ covid រាល់ business business ស្ទើរតែទាំងស្រុងណាស្ទើរតែ100%ណាស្ទើរណាអាច90 10%សល់10%ទៀតដែលក្រុមហ៊ុនគាត់ខ្លាំងដែលមាន financial ទប់អត់អីទេតែក្រុមហ៊ុនដែលតូចតូចល្មមល្មមបិទទ្វារអស់ហើយឬក៏ព្យាយាមបិទទ្វារខ្ទេចហ្មងបាទអត់មានភ្ញៀវចូលទៅណាវាមិនបិទប្រជុំបុគ្គលិកប្រជុំស្អីណាខ្លះក៏ខូចហើយប្រជុំបុគ្គលិកដោយអត់មានប្រាក់ខែអត់មានសំណងអត់មានអីសម្រាប់សិនណាដល់ពេលចុងក្រោយរើសថ្មីមកទៀតក៏មានណា ហ្នឹងអញ្ចឹងនៅគណៈពេលនោះគឺផែនការត្រូវតែផ្លាស់ប្ដូរมันអាចអត់ផ្លាស់ប្ដូរទេណាអ្នកគ្រប់គ្រង condition វា change ហើយហ្នឹងចំណុចទី2 dis correction มันមានការលើកទឹកចិត្តណា there are no many unknown aspect of business ណា some find it difficult to write a solid plan or guess estimate ណាมันមានការលើកទឹកចិត្តណាមួយកើតឡើងទេណាវាតែងតែមាននៅគណៈពេលសកម្មភាពមួយចំនួនដែលគាត់ធ្វើឡើងដោយមិនបានគិតទុកជាមុនឬក៏គាត់មិនដឹងឬក៏ពេលខ្លះវាការសរសេរហ្នឹងប្រកបទៅដោយការ guess ការសន្និដ្ឋានអាហ្នឹងมันបានជួយអ្វីយើងទេណា tunnel vision នេះចំណុចទី3 គុណវិបត្តិរបស់វាបោះបោះ business plan នៅពេលដែលធ្វើហើយវាអាចជាលក្ខណៈ vision មួយដែលមានលក្ខណៈមួយដូចជាចង្អៀតចង្អល់វាអត់ទលំទលាយណា narrow plan may result in overlook beneficial operation ណាជាលក្ខណៈលក្ខណៈទលំទលាយ broad ពេកអញ្ចឹងអ្វីដែលសំខាន់គឺត្រូវតែ narrow down plan មួយចំនួនដើម្បីទាញរក benefit និង opportunity ចំណុចទី5 time consuming take time away from business take time away from business ការដែលយើងត្រូវផ្ដោតសំខាន់ទៅលើពេលវេលាណាយកចិត្តទុកដាក់ទៅលើពេលវេលា ដែលយើងឆ្ងាយចាក់ឆ្ងាយពីផែនការជីវកម្មអញ្ចឹងត្រូវតែផ្ដោតសំខាន់អូខេចំណុចទី4 component មានអីខ្លះគូបានដាក់ format នៅក្នុងនឹងហើយណាចំណុចទី1និយាយពី subjective summary នេះ strategic formulation company summary business plan business model business model មិញ concept មិញនិយាយហើយ business concept model ហ្នឹង vision statement mission statement location structure key success factor កត្តានាំឲ្យជោគជ័ य ស្ពត analysis ណា ចណចទ strategic development competitor analysis market opportunity marketing plan នៅក្នុង marketing plan មានអីខ្លះ market objective target market positioning strategy marketing marketing mix strategy and sales focus អា management plan mean organizational structure job description financial plan មាន start up cost financial projection នៅក្នុង financial projection មាន cash flow មាន balance sheet income statement ជាមួយនឹង break even analysis ហើយបានចូលដល់ចំណុចទី3 strategic អឺចំណុចទី4នេះចំណុចទី4 strategic implementation ណានិយាយពីចំណុច operational plan and implementation and total quality management ចឹងអានេះ outline របស់វាហើយគ្រូឲ្យយើង follow តាម outline ទាំងអស់នេះណាពេលធ្វើ plan for assignment របស់យើងអានេះជា vision mission របស់ McDonald vision is to be the world best quick service yeah, restaurant experience being the best mean providing outstanding quality, service, cleanliness, and value so that we make every customer in every restaurant smile. And ấy our vision mission statement bỏ mạ được nào? Temple University vision statement. Temple University is a national center of excellence in teaching and research with an international presence ហ្នឹងណាហ្នឹងជា vision vision របស់គេ vision របស់គេមើលសាមញ្ញ slide ទៀត1 2 3អូខេ3 slide ទៀតទេយើងបញ្ចប់បានមួយមេរៀនហើយអាលំសេចក្តីលំអិតហ្នឹងនឹងចូលមេរៀនបន្តបន្ទាប់នឹងបង្ហាញណាអាក្នុង outline ចំណុចទី4មិញ ចាប់ពីមេរៀនទី2ទៅគឺយើង នៅក្នុងមេរៀនទី2គឺយើងបញ្យលពីរាល់ចំណុចសំខាន់សំខាន់នៅក្នុងអោឡាញទី4មិនមិញណាអូខេចំណុចទី5សល់3ស្លាចុងក្រោយណាបញ្ចប់មេរៀនទី1 The top 10 reason for business failure សម្រាប់ fail នៅក្នុងការ เรียบจำแผนการจิตกรรมចំណុចទม1នยយាปี over expansion over expansion จนในចีី2និយพัว capital capital structure ปีกาា នេះការចំណាយច្រើនចំណុចទី2និយាយពីនេះតម្រង់មូលធនហ្នឹងរៀបចំបានល្អអាចលុយតិចគេថាបានចំណុចទី3 fail to control ក្នុងការគ្រប់គ្រងនេះបរាជ័យនៅក្នុងការគ្រប់គ្រងណា to control the controllable ណាបរាជ័យនៅក្នុងការគ្រប់គ្រងមួយទៀតបរាជ័យនៅក្នុងការរៀបចំ change and uncontrollable cost ចំណុចទី3និយាយពីការរៀបចំបរាជ័យក្នុងការរៀបចំទៅលើរាល់ចំណាយដែលគ្មានប្រយោជន៍ចំណាយផ្សេងផ្សេងយើងគិតតែពីចំណាយអាចំណុចហ្នឹងអញ្ចឹងហើយបានរាល់ក្រុមហ៊ុនរាល់កន្លែងអ្នកធ្វើការភាគច្រើនណាគេឆ្លោះគ្នាជាមួយតែគណនីឯងហើយគឺគេយកចិត្តតែគណនីដែរយកចិត្តតែគណនីយកចិត្តតែ ឆ្លោះគ្នាទៅជាមួយគណនីត្រង់ថាគណនីបើសិនជាគាត់ធូរលងអាលាយក្រុមហ៊ុនបើសិនជាគាត់គ្រប់គ្រងបានល្អដោយផ្អែកទៅលើ plan របស់គាត់ត្រឹមត្រូវអាហ្នឹងអត់អីទេអ្នកឯងចាយតាម plan ចង់ចាយមិនចាយទេប៉ុន្តែចាយតាម plan ដែលបានរៀបចំកញ្ចប់ទី1ទៅចាយលើអីកញ្ចប់ទី2ទៅចាយលើអីកញ្ចប់ទី3ទៅចាយលើអីហើយចាយមួយឆ្នាំចាយប្រមាណមួយខែចាយប្រមាណធ្វើបាត់ចិត្ត plan ខ្លួនឯង ហ្នឹងណាហើយបើសិនជាយើងចាយនេះ uncontrollable cost នេះវានៅតែមានមិនយូរទេលាយហើយហើយយើងយើងឃើញរ៉ូស៊ីសាមញ្ញធម្មតាអ្នកខ្លះគាត់បើកហាងរ៉ូស៊ី4 5000 10000បើកហាងដល់ពេលបើកយូរយូរយូរទៅចាយតិចយូរយូរទៅដូចអត់មានលុយទិញអីវ៉ាន់ដោយសារហ្នឹង uncontrollable cost ចំណាយដែលមិនអាចគ្រប់គ្រងបាន ហ្នឹងណាដែលគាត់អត់មានផែនការអញ្ចឹងលុយដឹងអត់ចូលហើយមានអ្នកខ្លះតាម style សាមញ្ញបែបផែនអ្នកខ្លះគាត់គិតប្រចាំថ្ងៃចំណូលថ្ងៃហ្នឹងប៉ុន្មានហើយគាត់គិតថ្លៃដើមប៉ុន្មានសល់ប៉ុន្មានគាត់យកហ្នឹងអាហ្នឹងដល់ពេលអញ្ចឹងអ្នកខ្លះគេថាកំរិះអាចក្តាប់តែដល់ពេលអ្នកទលាយមិនអាលាយតែអ្នកកំរិះអាចក្តាប់ហ្នឹងបែបគាត់អត់មានផែនការអាជីវកម្មទេប៉ិនគាត់គ្រាន់ដឹងថា មួយថ្ងៃនឹងគាត់ចូលប្រមាណគាត់គួរចាយប្រមាណគាត់ទុកប្រមាណអាហ្នឹងហើយអាណាចាយអត់សំខាន់គាត់អត់ចាយគាត់ទុកលុយយូរយូរសល់លុយប្រេកមុខរបរគាត់ថែមអាហ្នឹងហ្នឹងបែបសាមញ្ញតែបែបអាជីវកម្មរបស់យើងគឺគាត់ត្រូវមើលផែនការចំណាយរបស់ផ្នែកមួយមួយសំខាន់សំខាន់មានអីខ្លះតែគាត់ចាក់ចាយត្រូវត្រូវខ្ទង់អត់ហ្នឹងអូខេចំណុចទី5 add new product or division that is choose to profit one profitable one នេះថែមផលិតផលថ្មីឬក៏ division ថែមផលិតផលថ្មីឬក៏ថែមផ្នែកណាមួយថ្មីទៀតដែលវាធ្វើឲ្យកាត់បន្ថយទៅលើចំណាយចំលើ profit របស់យើងចឹងគេមើលមុននឹងគេថែមអីមួយមុននឹងគេដាក់អីមួយគេត្រូវមើលថាតើវាចំណេញអត់បើថែមទៅវាអាចរកចំណូលបានលើសមុនអត់ បើលើសមុនចាំថែមបើថាអត់លើសមុនទេមិនថែមទេមានតាចាយលុយអត់ប្រយោជន៍អាហ្នឹងណា new add new product or division តែវាធ្វើឲ្យកាត់បន្ថយប្រាក់ចំណេញអញ្ចឹងត្រូវពិចារណាក្នុងនាមយើងជាអ្នកគ្រប់គ្រងអ្នកដឹកនាំយើងត្រូវមើលកន្លែងហ្នឹងចំណុចទី6 poor intention control and execution នេះ poorly the uh, poor international internal control and execution ខ្សោយក្នុងការគ្រប់គ្រងផ្នែកខាងក្នុងនិងការអនុវត្តចឹងអាចសមត្ថភាពអ្នកគ្រប់គ្រងខ្សោយចំណុចទី7 poorly design business model នេះ អាចមកពីយើង design business model យើងនឹងខ្សោយណា design អត់បានល្អហ៎អញ្ចឹងវាធ្វើឲ្យបរាជ័យដែរចំណុចទី8 rely on statistical financial that dry up នេះអាចពឹងពាក់ឬជឿជាក់លើ financial នឹងខ្លាំងពេកដែលធ្វើឲ្យបរាជ័យដែរ ចំណុចទី9 failure to adopt to changing market នេះនិយាយពី condition យើងបរាជ័យក្នុងការសម្របទៅលើនិន្នាការនៃការផ្លាស់ប្ដូរទីផ្សារបរិបត្តិបច្ចុប្បន្នដូចឥឡូវណាសម័យ Covid ហើយចូលមកវិញហ្នឹងយ៉ាងម៉េចវាមិនដូចដើមទេអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរដំណាក់កាលទី1ត្រូវផ្លាស់ប្ដូរក្នុងសម័យ Covid បន្ទាប់ពីសម័យ Covid ចាប់ផ្ដើមដើរឡើងវិញឥឡូវសកម្មភាពទីផ្សារ ចាប់ដើមរើបឡើងវិញហើយប៉ុន្តែมันខ្លាំងខ្លាទេចឹងក៏នៅតែកាយសម្រួលទៅលើនេះត្រូវសម្របសម្រួលទៅលើ market ស្ថានភាព market យើងចឹងដែរណាប្រែប្រួលរហូតសម្រាប់អ្នករុស្ស៊ីចំណុចទី10ចុងក្រោយ management in completion នេះ deny ចំណុចទី10 ចំណុចទី10គឺ management incomplete deny អានឹង deny គាត់មិនបានបំពេញ ឬក៏គាត់បានបដិសេធរាល់ផែនការអាជីវកម្មអីហ្នឹងទៅអញ្ចឹងនៅក្នុងចំណុចទាំង10នេះគឺជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់ថាផែនការអាជីវកម្មរបស់យើងយើងមានផែនការអាជីវកម្មមិនប្រកាសតែយើងជោគជ័យដែរអញ្ចឹងកត្តាដែលអាចនាំឲ្យបរាជ័យមាន10ចំណុចនៅក្នុងការរៀបចំផែនការអាជីវកម្មអាជីវកម្មយើងមានក៏មិនប្រកាសតែជោគជ័យអត់មានក៏មិនប្រកាសតែជោគជ័យ ហើយអញ្ចឹងយើងធ្វើផែនការអាជីវកម្មដើម្បីអ្វីអញ្ចឹងសំណួរចម្លើយនៅខាងមុខមិញគ្រូបានបញ្យល់ហើយណាអញ្ចឹងគាត់ថានេះគឺជាចំណុចមួយដើម្បី alert ឲ្យយើងថាមានផែនការអាជីវកម្មហើយមិនប្រកាសថាត្រូវលេងដៃចោលទេត្រូវតែមានការផ្លាស់ប្ដូរដោយផ្ដោតសំខាន់ទៅលើកត្តាទាំងទាំង10នេះណាទាំង10នេះអូខេ more decision for failure នេះកត្តាផ្សេងផ្សេងទៀត ដែលអាចជួយឲ្យប្រាជ័យដែរណាវាមានហេតុផលជាច្រើនដើម្បីប្រាវាវាទាញទៅរកការប្រាជ័យនៅក្នុងវិស័យអាជីវកម្មអញ្ចឹងក្រុមហ៊ុនមួយចំនួនមិនថាក្រុមហ៊ុនតូចមិនថាក្រុមហ៊ុនធំទេគាត់មានផែនការគាត់មានជំនាញជំនាញចំណេះចំណេះលុយរាប់សិបលានដុល្លារនៅអាមេរិកនៅអីក៏នៅតែខ្សែធនដែរប៉ុន្តែវាមានកត្តាជាច្រើនផ្សេងទៀតណាអូខេយើងលើកមកមាន តែប្រមាណនេះ Dan Branchit also claimed that business failure result from នេះតាម Dan and Brand Street នេះគាត់បានបង្ហាញថាគាត់បានលើកឡើងថា អាជីវកម្មយើងបរាជ័យក៏ដោយសារតែកត្តាជាច្រើនដូចជា lack of market awareness នេះខ្វះចំណេះដឹងពីទីផ្សារយើងត្រូវសិក្សាស្វែងយល់ពីទីផ្សារដែលយើងប្រឹងទៅរកនោះដែលយើងប្រឹងរកស៊ីនោះដែលយើងរកស៊ីហ្នឹង ត្រូវដឹងកម្រិតណាត្រូវដឹងឲ្យច្បាស់លាស់ចំណុចទី2 entrepreneur fail fall in love with product នេះសហគ្រិនគាត់ពេញចិត្តស្រឡាញ់តែផលិតផលរបស់គាត់មានន័យថាគាត់រក្សាទៅលើផលិតផលរបស់គាត់នឹងដដែលដដែលគាត់អត់អាប់ដេតគាត់អត់អាប់ដេតដល់ពេលដែលគាត់អត់អាប់ដេតយ៉ាងម៉េច អតិថិជនមិនគាត់ឆ្លាញ់របស់ដដែលទេណាក្នុងចំណោម100នាក់មានតែ2នាក់ទេដែលគាត់ឆ្លាញ់របស់ដដែល ដែលគាត់ថាប្រើទៅល្អគាត់ឆ្លាញ់តែក្រៅពីនោះគាត់ប្រើរបស់ជំនួសឬក៏របស់ថ្មីហើយគាត់មិនប្រើរបស់ចាស់ទេណាចំណុចទី3 lack of financial responsibility and awareness ណាខ្វះការទទួលខុសត្រូវ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុគ្រប់គ្រងបានល្អចាយឥតរបៀប lack of clear focus នេះយើងខ្វះទៅលើភាពច្បាស់លាស់និងផ្ដោតសំខាន់ទៅលើចំណុចនៃអាជីវកម្មឬក៏ចំណុចណាមួយក្នុងផែនការ insufficient capital លុយមិនគ្រប់តែយើងបរាជ័យដែរអញ្ចឹងក្រុមហ៊ុនមួយចំនួនគាត់បរាជ័យ តាមរយៈការបវលលុយទុនអត់គ្រប់វលអត់តាន់អាចបរាជ័យដែរដូចធនាគារនោះមួយវាមានវិបត្តិរញ្ញធុនៅពេលដែលវិបត្តិរញ្ញធុកើតឡើងគាត់ប្រឈមហើយចុងក្រោយត្រូវដួលរលំប្រកាសខ្សែធនណាអានឹងឯងអូខេយើងមានតែមួយមេរៀននេះទេ ហើយចាំមេរៀនទី2 slide ទី21ចាំយើងនិយាយពីទៅសប្តាហ៍ក្រោយណាសប្តាហ៍ក្រោយអូខេ hello ទាំងអស់គ្នាចា hello គ្រូ Hát Nguyễn Du Phú